ខ្ញុំបកណាខ្ញុំបាទអង្គជុងលៀងសូមក្រោបថ្វាយបង្គំព្រះធេរានុទេរៈគ្រប់ព្រះអង្គសូមជម្រាបសួរបងប្អូនជនរួមជាតិដែលកំពុងតាមដានកម្មវិធីវេទិកាសេរីរបស់គណៈបកសង្គ្រោះជាតិនៅថ្ងៃអាទិត្យទី8ខែឧសភាឆ្នាំ2022នេះហើយប្រធានបទដ៏សំខាន់របស់ យើងនៅថ្ងៃនេះគឺញាត់សេចក្តីសម្រេចបន្ទាន់របស់សហភាពអឺរ៉ុបឬញាត់បន្ទាន់របស់សហភាពអឺរ៉ុបស្ដីពីកម្ពុជា ដែលគេទើបតែបានបោះឆ្នោត កាលពីថ្ងៃទី5ខែឧសភា ឆ្នាំ2022នេះផ្ដោតសំផ្ដោតសំខាន់ទៅលើស្ថានភាពនយោបាយស្ថានភាពចុងក្រោយនៅប្រទេសកម្ពុជា ទាំងស្ថានភាពនយោបាយទាំងស្ថានភាពសិទ្ធិមនុស្សនិងស្ថានភាពទូទៅ នៅក្នុងប្រទេសកម្ពុជាហើយយើង មានវាគ្មិន ពីររូបទៀតដែលនឹងចូលរួមជាមួយយើងគឺកញ្ញាលឹមកណិការនិងលោកទេមនោរមជំរាបសួរកញ្ញាលឹមកណិការជំរាបសួរលោកទេមនោរមជំរាបសួរជំរាបសួរជុងលៀងហើយជំរាបសួរកណិការ ខ្ញុំសួរបងមនុស្សហ្នឹងហើយថ្ងៃនេះយើងកាលពីថ្ងៃទី4និងថ្ងៃទី5ខែឧសភា ឆ្នាំ2022យើងបានទៅបំពេញបេសកកម្មមួយនៅសភាអឺរ៉ុបគឺតាមដានការបោះឆ្នោតសេចក្តីសម្រេចឬញ៉ាត់ស្តីពីកម្ពុជាញ៉ាត់បន្ទាន់ដែលពាក់ព័ន្ធនឹងស្ថានភាពចុងក្រោយ នៅប្រទេសកម្ពុជា ទាំងស្ថានភាពនយោបាយទាំងស្ថានភាពសិទ្ធិមនុស្សជាទូទៅនៅប្រទេសកម្ពុជា កិច្ចមុននឹងមានការបោះឆ្នោតប្រតិភូគណៈបកសង្គ្រោះជាតិប្រទេសបារាំងក៏មានការជួបជាមួយនឹងតំណាងរាស្ត្ររបស់សភាអឺរ៉ុបដែរដើម្បីជជែកជាមួយតំណាងរាស្ត្រសភាអឺរ៉ុបមុននឹងមានការបោះឆ្នោតអនុម័តលើញត្តិទាំងនេះអឺចំពោះកញ្ញាលឹមកណិកានៅពេលដែលបានជួបសភាអឺរ៉ុបថាតើតំណាងរាស្ត្ររបស់សភាអឺរ៉ុបគាត់បានផ្ដល់សេចក្តីសង្ឃឹមឬគាត់បាននិយាយអ្វីខ្លះមកកាន់គណៈប្រតិភូរបស់យើងសូមជើញកញ្ញាបាទ ចាជំរាបសួរលៀងជំរាបសួរទាំងអស់គ្នាចាពេលដែលយើងទៅជួបគាត់ចំពោះខ្ញុំគឺជាលទ្ធផលគឺជាល្អមែនទែនព្រោះអ្វីដែលយើងចង់បានគាត់បានអឺនិយាយអឺដូច្នេះគាត់និយាយពីស្ថានភាពអឺលោកជាប្រតិបត្តិនៅប្រទេសកម្ពុជានិយាយពីគោរពអឺសិទ្ធិមនុស្សនិយាយពី tota, tota, hunzen tota grup uh, um, um, ka bochnat on mien sirei piep oi kat oi kwat grup ការបោះឆ្នោតហ្នឹងចាតើអស់ហ្នឹងគាត់និយាយពីកម្មកដែរដូច Nagawal ដែល Hun Sen ធ្វើបាបនឹងអត់គោរពកម្មកអត់គោរពការងារគេអត់គោរពសន្តិការដែរគាត់និយាយដូចថាគាត់និយាយពីទៅអស់ ដូច្នេះអ្វីដែលយើងសួរពីគាត់នឹងដែរយើងចង់ឲ្យអឺទ្វីបអឺរ៉ុបនិងអឺសហអឺរ៉ុបគាំទ្រសកម្មភាពយើងដូចថាឲ្យមាន free and fair election ឲ្យ Washington នឹងគឺជាអឺយុតិធធនិងមានសេរីភាពត្រឹមត្រូវនឹងយុតិធធបាទត្រូវបាទពេលដែលមាន elections ហ្នឹងយើងឲ្យ កុំអោយអឺរដ្ឋាភិបាលធ្វើសេចក្តីពេលដែលយើងធ្វើបទឆ្នោតហ្នឹងយើងសូមពីសហអឺរ៉ុបឲ្យ control election ហ្នឹង control very closely អឺតាមតាមបានចិត្តដិតឲ្យបានជាក់លាក់ឲ្យបានច្បាស់លាស់ចំពោះការបោះឆ្នោតនៅកម្ពុជាហ្នឹងបាទអរគុណកញ្ញាលោកកញ្ញាបាទចាអរគុណបងបាទអឺយើងដឹងផងដែរថា ថ្នាក់ថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកសង្គ្រោះជាតិបានទុកចិត្តផ្ដល់ឱកាសឲ្យយើងជាយុវជនយុវជនចំនួនក្រោយអ្នកដែលចូលរួមសកម្មភាពនយោបាយបានធ្វើសកម្មភាពកិច្ចការទូតបន្តពីគាត់នៅពេលដែលអវត្តមានថ្នាក់ដឹកនាំកម្ពុជាយើងនឹងហៅថាដោយសារតែលោកប្រធានសំរាស៊ីកំពុងតែបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីអឺលោកជំទាវមូសុខួរអនុប្រធានគណៈបកសង្គ្រោះជាតិ មានកិច្ចការរវល់ផ្សេងផ្សេងដូច្នេះការតាមដានការបោះឆ្នោតនៅសហភាពអឺរ៉ុបរបស់សហភាពអឺរ៉ុបគឺយើងជាយុវជន ដែលបានទទួលការរៀនសូត្រដែលតែងតែ តាមដានកិច្ចការនយោបាយកិច្ចការការបរទេសជាមួយថ្នាក់ដឹកនាំកម្ពុជារបស់គណៈបកគឺយើងមានឱកាសសិក្សាស្វែងយល់និងចូលរួមបន្តពីគាត់ដោយពាក្យគេថា ការជ្រើសរើសយុវយុវជនបន្តវេនមិនមែនជ្រើសរើសយុវជនបន្តពូជទេមិនមែនលើកកូន លើកចៅខ្លួនឯងឲ្យមកធ្វើកិច្ចការទេគឺរើសយុវជន ដែលមានសមត្ថភាពដែលមើលឃើញថាមានសក្តានុពលឲ្យបន្តការងាររបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះលោកទេមនុស្សរំយើងឃើញថាសេចក្តី សម្រេចរបស់សភាអឺរ៉ុបគឺបានបោះឆ្នោត ដោយ មានការគ្រប់គ្រងដោយ សម្លេងយ៉ាងច្រើនលើសលប់ពីសមាជិកសភាអឺរ៉ុបខ្ញុំសូមបង្ហាញវីដេអូមួយនៅក្នុងអំឡុងការបោះឆ្នោតនៅក្នុងសភាអឺរ៉ុបមុននឹងបន្តសំណួររបស់ខ្ញុំបាទសូមបងប្អូនតាមដាន Joint motion for resolution by five political groups on the continuous crackdown of political opposition in Cambodia. So the resolution as a whole by roll call vote the vote is open. The vote is closed and it has been adopted. បាទយើងឃើញហើយថាអឺមានការគ្រប់គ្រងច្រើនមែនទែនក្នុងចំណោម សមាជិកសភាអឺរ៉ុបដែល ចូលរួម594នាក់គឺការបោះឆ្នោតគ្រប់គ្រងញត្តិបន្តនេះមានរហូតដល់ទៅ526សម្លេង គឺយើងអាចថា90%ដែលបានបោះឆ្នោតគ្រប់គ្រង លោកទេមនោរមនៅក្នុងញត្តិទាំង15ចំណុចដែលសភាអឺរ៉ុបបានអនុម័តថាតើចំណុចសំខាន់សំខាន់នៅក្នុងញត្តិនឹងមានអ្វីខ្លះសូមអញ្ជើញលោកទេមនោរមបកស្រាយបាទសូមអញ្ជើញបាទអរគុណលោកអង្គជំនាញហើយជាបឋមខ្ញុំសូម ថ្វាយបង្គំព្រះធរាមជរៈគ្រប់ព្រះអង្គហើយសូមគោរពជំនុំជាតិដែលកំពុងតែតាមដានសម្លេងនឹងការផ្សាយរបស់យើងថ្ងៃនេះ អឺមុននឹងឆ្លើយនឹងសំណួររបស់លោកអឹងជំនាញខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំយើងកម្ពុជាដែលលោកបានបណ្ដុះបណ្ដាលយុវជន ដើម្បីឲ្យធ្វើកិច្ចការបរទេសហើយនឹងគាត់ផ្ដល់នៅទំនុកចិត្តអឺជាពិសេសយើងដូចឃើញស្រាប់ហើយថាយុវជនបន្តវេនគឺយើងត្រូវការបណ្ដុះបណ្ដាលពីថ្នាក់ដឹកនាំកម្ពុជាកម្ពុជាពេលដែលយើងទៅជួប នៅសហសមាជិកនៅសហភាពអឺរ៉ុបគឺពេលដែលលោកប្រធានសមរងស៊ីគាត់បានមានកិច្ចការសំខាន់ទៅធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលីលោកស្រីមូសុភួរគាត់នៅសហរដ្ឋអាមេរិកអញ្ចឹងទូនីតិដែលយើង ធ្វើកិច្ចការនៅក្នុងសហភាពអឺរ៉ុបបានធ្លាក់មកលើយុវជនចំនួនក្រោយដូចជាអឹងជំលៀងកញ្ញានឹមកនិកាខ្ញុំបានជាដើមនេះគឺជាសក្ខីភាពមួយហើយនឹងការដឹងគុណមួយដល់ លោកប្រធានសំរងស៊ីជាមួយនឹងស្រីមូសុខួរនិងស្រីជលងសុមូរាដែលគាត់បានបណ្ដុះបណ្ដាលយុវជនគឺពួកខ្ញុំមិនមែនជាយុវជនដែលមាននិន្នាការអឺដូចថាជ្រុលនិយមឬមួយក៏មានខ្សែស្រឡាយជាប់ជាមួយនឹងសច្ញាថ្នាក់ដឹកនាំណាទេគឺយើងធ្វើកិច្ចការនេះគឺធ្វើដោយទទួលបាននៅការអប់រំពីថ្នាក់ដឹកនាំនេះជាចំណុចសំខាន់ដែលខ្ញុំចង់ផ្ដល់ជា លើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាថាយើងខំខិតខំប្រឹងប្រែងធ្វើកិច្ចការដើម្បីបម្រើជាតិគឺនៅក្នុងគណៈបកប្រឆាំងរបស់យើងគណៈបកសង្គមជាតិក្តីគណៈបកភ្លើងទៀនគណៈបកផ្សេងផ្សេងក្តីយើងមើលឃើញថាថ្នាក់ដឹកនាំណាដែលមានគុណតម្លៃគឺគាត់តែងតែផ្ដល់នៅនៅឱកាសដល់យើងដើម្បីដើម្បីឈានទៅដឹកនាំប្រទេសឈានទៅធ្វើកិច្ចការដើម្បីជួយប្រទេសជាតិ ខ្ញុំវិលមកសំណួររបស់ លោកអឹមជឹងទៀងវិញតកតងជាមួយនឹងសហភាពអឺរ៉ុបដែលមានទៅធ្វើសេចក្តីសម្រេចកាលពីថ្ងៃពុធកន្លងខែពហុកន្លងទៅនេះគឺសេចក្តីសម្រេចនេះគឺមានចំណុចសំខាន់សំខាន់ជាច្រើន ហើយទូលំទូលាយចំណុចសំខាន់ទី1គឺគាត់ថ្កោលទោសយ៉ាងដាច់អហិង្ការចំណុចទី1ថ្កោលទោសយ៉ាងដាច់អហិង្ការចំពោះរដ្ឋាភិបាលលោកហ៊ុនសែនដែលតែងតែ ធ្វើទុកបុកម្នេញទៅដល់គណៈបពប្រឆាំងធ្វើទុកបុកម្នេញទៅដល់ក្រមសង្គមស៊ីវិលសហជីពហើយនឹងពលករកម្មករ Nagaver លេខដំដាក់នឹងគឺជាចំណុចសំខាន់ global រួមតែម្ដងដែលគាត់ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលាយហើយធ្វើឲ្យគំតិចគណៈបពប្រឆាំងនឹងគឺជាគោល គោលញ៉ាត់ដបងគឺអញ្ចឹងគាត់ស្គាល់ទោះយ៉ាងដែរហានការ នៅក្នុងសក្តីសម្រាប់ទាំង15ចំណុចហ្នឹងគឺគឺផ្ដោតសំខាន់មែនទែនតកតងជាមួយនឹងការបោះឆ្នោតអឺនៅក្នុងថ្ងៃអនាគតនេះគឺការបោះឆ្នោតដែលដែលកំពុងតែរៀបចំនេះគឺសហភាពអឺរ៉ុបនឹងនឹងបញ្ជូនអ្នកសង្កេតការដើម្បីឃ្លាំមើលអឺ ហើយនឹងមាន កំណត់ត្រាយ៉ាង សំខាន់សំខាន់ហើយចាំបាច់បំផុតដើម្បីឲ្យការបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជាខែខែមិថុនាឆ្នាំ2022នេះប្រកបទៅដោយតម្លាភាពហើយនឹងមានគ្មានការគម្រាមកំហែងអានឹងជា ចំណុចសំខាន់ដែលសហភាពអឺរ៉ុបគាត់គាត់លើកហើយគាត់បាននិយាយថាជាជាជាចំណុចជាបាត់គ្រឹះមួយ សម្រាប់ កសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ចំណុចសំខាន់មួយទៀត គឺគាត់តាក់ទងជាមួយនឹងការឲ្យទៀមទីឲ្យរដ្ឋាភិបាល កម្ពុជាទម្លាក់ចោលរាល់ការចោតប្រកាន់ហើយនឹងដោះលែងអ្នកទោសមនសិការដោះលែងសកម្មជន ដែលតវ៉ានៅ ក្នុងសហជីពក្តីនៅក្នុងសកម្មជនរបស់ Nagavel ដែលរដ្ឋាភិបាលបានចាប់ដាក់ក្នុងពន្ធនាគារក្តីនឹងគឺត្រូវតែដោះលែងជាបន្ទាន់ហើយជានៅស្ថិតនៅក្នុងញត្តិនេះគឺទៀមទាឲ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់នៅការគម្រាមកំហែងដល់សកម្មជន ដែលធ្វើកិច្ចការ នៅក្នុងសង្គមធ្វើកិច្ចការនៅក្នុង ផ្នែកខាងបរិស្ថានក្តីនឹងគឺជាចំណុចសំខាន់ដែលដែលសហគមន៍អឺរ៉ុបបានចុះ បានអនុម័តញត្តិនៅក្នុងពេលកន្លងមកមាន15ចំណុចខ្ញុំសូមបន្តទៅទៀតនេះតកតងជាមួយចំណុចទី4ចំណុចទី5សង្កត់ធ្ងន់ថាប្រទេសកម្ពុជាដែលបានបោះឆ្នោតកន្លងមកនៅ ក្នុង ឆ្នាំនៅថ្ងៃទី24កក្កដាឆ្នាំ2018ហើយមានគណៈបកប្រជាជនបានទទួលអាសនៈទាំងអស់ នៅក្នុងសភាគឺគណៈបព្វជិជនបានធ្វើច្បាប់វិសោធនកម្មច្បាប់ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលនឹងគ្រប់គ្រងអំណាចដោយឯកបៈអានឹងគឺធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងកម្ពុជានឹងវាផ្ទុយអំពីច្បាប់រដ្ឋធម្មនុញ្ញអញ្ចឹងហើយរដ្ឋសហភាពអឺរ៉ុបនឹងបានទាមទារឲ្យរដ្ឋាភិបាលនឹងកែលម្អលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាវិញ នៅក្នុងភាសាការទូតគេតែងតែនិយាយរបៀបលក្ខណៈជាមិនសូវជាធ្ងន់ទេប៉ុន្តែភាសាការទូតគឺអញ្ចឹងគេមិនដែលនិយាយភាសាដោយរបៀបរបៀបដូចថាខ្មែរយើងយើងចង់និយាយភាសាដូចថាខ្លាំងខ្លាំងតែភាសាការទូតរបស់គេគឺបើសិនតែគេនិយាយថាគេទៀមទាគឺអំពាវនាវនឹងគឺគេមានការព្រួយបារម្ភនឹងគឺ ចំណុចចំណុចការទូតគឺសំខាន់ខ្លាំងហើយរហូតដល់ ឈានទៅដល់ដាក់ទណ្ឌកម្មមេជាដើមឡាក់នឹងជាចំណុចដែលសំខាន់ដែលការទៀមទីរបស់អឺរ៉ុបចំណុចទី7អឺគឺរដ្ឋាភិបាល អំពាវនាវឲ្យឈ្មោះទៅរោគធ្វើការឈ្មោះទៅរោគលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋគោរពសិទ្ធិមនុស្សសេរីភាពចូលរួមមាន ការអនុវត្ត បញ្ញត្តិរដ្ឋច្បាប់នៃរដ្ឋធម្មនុញ្ញតាក់ទងជាមួយនឹង ពហុនិយមសេរីភាពក្នុងការបង្កើតសមាគមនឹងការបញ្ចេញមតិនិងកត់សម្គាល់រួម ដោយគោលបំណងធានាឲ្យមានការបោះឆ្នោតសេរីនឹងនឹងអំឡុងពេលថ្ងៃទី5ខែមិថុនាឆ្នាំ2022ដូចជាការបោះឆ្នោតឆ្នោតជាតិនៅ ក្នុង ឆ្នាំ2022និង2023 វាមានប្រព្រឹត្តទៅបានល្អលុត្រាណាតែមានគណៈបកសង្គ្រោះជាតិចូលរួមនឹងគឺជាចំណុចសំខាន់ដែលដែលសហភាពអឺរ៉ុបបានដាក់ចូលនៅក្នុងញត្តិគាត់បាននិយាយសង្កត់ធ្ងន់ហើយម្ដងទៀតថាការបោះឆ្នោតឆ្នាំ2022បោះឆ្នោតគុំសង្កាត់នេះត្រូវតែមានតម្លាភាពយុត្តិធម៌សេរី ហើយគ្មានការគំរាមកំហែង រហូតដល់ឆ្នាំ2023ត្រូវតែមានគណៈបកសង្គ្រោះជាតិចូលរួមនៅក្នុងការបោះឆ្នោតធ្វើនយោបាយដោយសេរីយុត្តិធម៌បើមិនដូច្នេះទេគឺសហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មហើយនេះជា ចំណុចសំខាន់សំខាន់ដែលដែលសហភាពអឺរ៉ុបបានបានដាក់ចូលនៅក្នុងញត្តិរបស់គេបានបានអនុម័តអឺចំណុចទី8គឺរំលឹកអំពីអឺ ថាកម្ពុជាពហុនិយមនិងលទ្ធិប្រជាធិបតេយ្យអាចរីកចម្រើន ទៅ បាននៅក្នុង សង្គមប្រជាពលរដ្ឋអាចបញ្ចេញមតិបានដោយសេរី តាមប្រព័ន្ធអនឡាញនិងក្រៅប្រព័ន្ធអនឡាញអ្នកសារព័ត៌មានអឺអ្នកយោការដោយសេរី បង្ហាញអំពីលទ្ធផលផលប្រយោជន៍ជាសាធារណៈមានការព្រួយបារម្ភដោយរដ្ឋាភិបាលបានយាយីជាបន្តបន្ទាប់នៅប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ដាក់គុកអ្នកសារព័ត៌មានហើយនឹងសេក្រីព្រៀងច្បាប់ មួយចំនួន ដែលតាក់ទងជាមួយនឹង digital ហើយនឹងគេហៅថា internet gateway internet gateway នេះក៏បាន លោកប្រធានសំណងស៊ីបានផ្ញើបានធ្វើសំណើទៅឲ្យសហភាពអឺរ៉ុបផងដែរដោយមើលឃើញដល់កន្លងមកប្រទេសកម្ពុជា បាន ធ្វើច្បាប់មួយ ដែលបិទសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ជាពិសេសនៅក្នុង Facebook ធ្វើដូចជាប្រទេសចិនចិនផងដែរចឹងដូច្នេះបានជាសហភាពអឺរ៉ុបទាមទារឲ្យតម្លាក់ចោលច្បាប់នឹងលុបចោលច្បាប់នឹងដែលច្បាប់បំបិតសិទ្ធិសេរីភាពហើយបំបិតនិយាយថាការបញ្ចេញមតិអីជាដើមឡាក់ហើយធ្វើឲ្យ Facebook នឹងលែងមានដំណើរការល្អដោយសារតែនៅក្នុងប្រទេសកម្ពុជាយើងគេបង្រួម gateway នឹងឲ្យទូចហើយអ្នកដែលចង់ផ្ដល់ព័ត៌មានអ្នកដែលធ្លាប់តែផ្សាយ Facebook ដូចជា ភេករបស់លោកប្រធាននឹងធ្លាក់ពីពីមនុស្សដែលមើលចូលកន្លះលាននៅសល់អ្នកចូលមើលនឹងប្រហែលជាខ្ទង់បាន50000 100000នៃជាដើមដាក់ហើយអ្នកសាពអ្នក page Facebook មួយចំនួនដែលដែលធ្លាប់តែផ្សាយបានមើលរហូតដល់ 10k មិន 10k ដោយ Facebook របស់លោកសនតារានឹងធ្លាក់មកនៅសល់ត្រឹមតែ 2K 3K អញ្ចឹងអាហ្នឹងហើយជា ជាដោយសារតែប្រព័ន្ធ gateway ដែលក្នុងក្នុងប្រទេសកម្ពុជាយើងនឹងត្រូវបានគ្រប់គ្រង ដោយរដ្ឋអំណាចលោកហ៊ុនសែនហ្នឹងក៏សហភាពអឺរ៉ុបមានការព្រួយបារម្ភហើយទាមទារឲ្យលុបចោលនៅច្បាប់នឹងផងដែរចំណុចទី9តកតងជាមួយនឹងតកតងជាមួយនឹងអឺ កម្មជនផ្នែកខាងបរិស្ថានសហភាពអឺរ៉ុបបានមានការប្រួយបារម្ភអំពីការកើនឡើងនៃការបង្ក្រាបលើសកម្មជនបរិស្ថានរួមទាំងមានកំណត់គោលដៅនៅក្នុងការកាត់ក្តីហើយក្នុងបរិបទដែលមានការតបស្រាយធ្វើឲ្យការកាប់បំផ្លាញ បំផ្លាញព្រៃឈើនឹងវាមានវាមានលឿនកាន់តែលឿននៅក្នុងពេលដែលដែលមានជំងឺ Covid នេះគេបានបង្ក្រាបសកម្មជនបរិស្ថានហើយហើយធ្វើឲ្យពួកឈ្មួញទុច្ចរិតហ្នឹងកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងដូច្នេះហើយសហភាពអឺរ៉ុបក៏មានដាក់ចូលនៅក្នុងញត្តិហើយទាមទារឲ្យកែលម្អផ្នែកខាងអ្នកជួយថែទាំអ្នកការពារបរិស្ថាននេះជាដើមឡើយ ចំណុច10ចំណុចទី10គឺអឺរំលឹកឡើងនៅការប្រួយបារម្ភអំពីអឺអំពីការអឺរំលោភដីធ្លីហើយការរំលោភដីធ្លីនេះគឺអ្នកដែលរំលោភដីធ្លីនេះគឺតាក់ទងទៅរដ្ឋាភិបាលនឹងគឺគ្មានមាននីតិរដ្ឋភាពទេគឺមិនដែលមានបានចាប់ពួក អ្នកដែលរំលោភដីធ្លីហ្នឹងទៅចាប់ដាក់ពន្ធនាគារឬស្អីទេគឺមានតែសហគមន៍ហើយមានតែអ្នកដែលទៀមទាតវ៉ាហ្នឹងវារងគ្រោះដោយសារដោយសារតែតែតែអាញាធូនឹងធ្វើបាបសហគមន៍ធ្វើបាបអ្នកដែលទៀមទាជាដើមឡាក់នឹងហើយជាចំណុចសំខាន់ដែលសហភាពអឺរ៉ុបបានទៀមទាហើយនឹងសង្កត់ធ្ងន់ ចំណុចទី11ចំណុចទី11គឺគាត់សហភាពអឺរ៉ុបបានលើកអំពីអឺកោតកម្មសមាជិកកោតកម្មហើយនឹងអឺវិធានការដែលដែលដែលធ្វើទុកបុកម្នេញដល់ Nagawal ហើយនឹងសហជីព នឹងក៏ក៏សហភាពអឺរ៉ុបបាន លើកមកដាក់នៅក្នុងបញ្ញត្តិដែរសហភាពអឺរ៉ុបបានបានរំលឹកនៅការព្រួយបារម្ភរបស់ខ្លួនអំពីការឃុំខ្លួននិងការចោទប្រកាន់បទប្រមទ័នសម្ដៅទៅលើថ្នាក់ដឹកនាំនិងកម្មករនយោជិក Nagavel វិធានការដែល អនុម័តដោយអាជ្ញាធរដោយលើកឡើងអំពីកង្វល់ពីសុខភាពសាធារណៈដែលរំខានដល់កោតកម្មហើយនិងសកម្មនិងសកម្មភាពការងារ ដោយសន្តិវិធីនិងស្របច្បាប់កត់សម្គាល់ថាទៀមទាមានការដោះលែងចំនួនសហជីពនិងថ្នាក់ដឹកនាំចំនួន8រូបនៅក្នុងចំណោម11រូបពេលនេះគណៈអំពាវនាវអាជ្ញាធរទម្លាក់ចោលរាល់ការចោទប្រកាន់លើសហជីពជាដើមឡាក់ហ្នឹងគឺគឺជាចំណុចសំខាន់ដែលសហភាពអឺរ៉ុបបានលើកយកមកជាកង្វល់លើកយកមកដាក់នៅក្នុងការអនុម័ត លឿនញាត់នឹងដែរបាទខ្ញុំសូមសង្ខេបធំនេះបន្តិច ដើម្បីបន្តទៅមុខទៀតឲ្យមានអឹងជុងលៀងបន្តរឿងផ្សេងផ្សេងមួយចំនួនសិនដើម្បីយើងយើងឆ្លេះធំនេះសិនដើម្បីកុំឲ្យវិញពេកយើងចាប់នឹងយើងនឹងចាប់បន្ត ពីចំណុចទី13អីចឹងបាទអរគុណលោកទេមនោរមអរគុណកញ្ញាកណ្ណិកាខ្ញុំឃើញខ្ញុំក៏បាន អានញ៉ាត់ដែលសភាអឺរ៉ុប គាត់បានលោកបានអនុម័តកាលពីថ្ងៃទី5ឧសភាដែរអ្វីដែលខ្ញុំមើលឃើញ គឺញ៉ាត់នេះចំណុចសំខាន់ជាងគេដែលខ្ញុំចាប់អារម្មណ៍ក្នុងនាមខ្លួនខ្ញុំផ្ទាល់គឺគេឲ្យសភាអឺរ៉ុបជំរុញឲ្យគណៈកម្មការអឺរ៉ុបដែល គេហៅថារដ្ឋាភិបាលអឺរ៉ុបពិនិត្យមើលឲ្យបានដិតដល់ចំពោះការព្យួរ EBA ថាតើការព្យួរ EBA នេះគឺប៉ះពាល់តនកម្មទៅលើរដ្ឋាភិបាល ឬប៉ះពាល់ទៅលើជនស៊ីវិលធម្មតាហើយចំណុចសំខាន់មួយទៀតគឺត្រង់ចំណុចដែលសភាអឺរ៉ុបជំរុញឲ្យគណៈកម្មការដាក់ទណ្ឌកម្មឲ្យចំគោលដៅគឺ sanction on target ចំគោលដៅគឺមិនមែនដាក់ទៅលើរដ្ឋាភិបាលទាំងមូលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋអត់ទេគឺចំគោលដៅជនដែលផ្ដាច់ការជនដែលសម្លាប់លទ្ធិប្រជាធិបតេយ្យ ឧទាហរណ៍ចំគឺហ៊ុនសែនគឺរួមមាន ទាំងការបិទតតកា មិនឲ្យចូលមកសហភាពអឺរ៉ុបនិងការបង្កកទ្រព្យសម្បត្តិផងដែរអានេះដែលខ្ញុំមើលឃើញចំណុចសំខាន់ជាងគេ ដែលសម្រាប់ខ្លួនខ្ញុំដែលខ្ញុំមើលឃើញចំណុចសំខាន់ជាងគេ ចំពោះកញ្ញាលឹមកនិកាតើតនកម្មឬញាត់ដែលសភាអឺរ៉ុបទើបតែបានអនុម័តថាតើ រដ្ឋាភិបាល ឬក៏របបក្រុង ភ្នំពេញអាជ្ញាធរក្រុងភ្នំពេញគាត់នឹងអើពើឬមួយក៏គាត់នឹងផិតភ័យឬមានផលប៉ះពាល់ដែរឬទេចំពោះរបបទីក្រុងភ្នំពេញឬរបបហ៊ុនសែនសូមជឿកញ្ញាកណ្ឌិកាអឺចាសំតូលៀងមិញកាត់ទីទួតគេមិនបានលឺសូសំនូសំនិយាយមកដល់ទៀនបានអត់សំតូចង់បាទចង់សួរថាតើ បញ្ញត្តិរបស់សហភាពអឺរ៉ុប resolution របស់សហភាពអឺរ៉ុបនឹងអាចធ្វើឲ្យរបបក្រុង ភ្នំពេញរបបហ៊ុនសែនគាត់ភ្ញាក់ខ្លួនដែរឬទេគាត់ដឹង ខ្លួនដែរឬទេគាត់ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដែរឬទេបាទសូមជឿចាចាស់ចំពោះខ្ញុំពេលដែលយើងជានរដ្ឋមន្ត្រីអឺយើងតែមានទូនីតិល្អដែរសម្រាប់អង្គតារាជាតិសម្រាប់អឺប្រទេសខែវ៉ា ពេលរដ្ឋសភាពេលសហអឺរ៉ុបដាក់ទងទៅកម្មនឹងមានថាអីមានថាលោកហ៊ុនសែនឬក៏អឺឬក៏រដ្ឋាភិបាលនឹងការងារគាត់គឺអត់ល្អអត់ល្អមែនតើពួកប្រសិនជាគាត់អឺដើមណាប្រសិនជាគាត់បានធ្វើល្អជាមួយប្រទេសយើងដឹកនាំប្រទេសយើងល្អគេមិនដាក់ទងទៅកម្មទេ doçnia avei dai hunsan tfu lo hunsan tfu mi tha kwat fu kho doçnia anan ku tia tham thau hai mi tha ai mi tha saha europe lu ko amerique lu ko trip europe non ke khön a le bie ke khön sa phana pie no yo ba gro hye doçnia ke yol avei dai ku pong chlang tam dan hwal nyai nang ku ke tfu bab petit chun ខ្លាំងមែនតើមិនមែនទីទូទេខ្លាំងមែនតើដូច្នេះពេលដែលយើងទៅសហអឺរ៉ុបហ្នឹងយើងទៅហ្នឹងដើម្បីធ្វើសកម្មភាពល្អដើម្បីការពារអឺផលប្រយោជន៍របស់ប្រជាជនយើងព្រោះហ្នឹងគឺជាសិទ្ធិរបស់គេដែលលោកហ៊ុនសែនថាតគោរពដែរមិនមែនគោរពមានន័យថាគាត់ធ្វើខុសធ្វើខុសឲ្យឲ្យប្រទេសមួយតតាមមូលហ្នឹងអត់ធ្លាប់ទៅអស់អាហ្នឹងគឺអត់បានទេ អានោះគឺខ្ញុំនិយាយចឹងដល់សារខ្ញុំអឺជាតិខ្មែរដូច្នេះខ្ញុំស្រឡាញ់ប្រទេសខ្ញុំខ្ញុំអាចចង់ប្រទេសខ្ញុំអឺអឺខ្ញុំអាចចង់ប្រទេសខ្ញុំចង់ប្រទេសខ្ញុំដើរទៅមុខមិនមែនអត់មានអឺអត់មានអឺអត់មាន feature សម្រាប់យុវជនអញ្ញារជាប្រជាធិបតេយ្យអត់មានការគោរពសិទ្ធិមនុស្សអានឹងអត់ល្អទេដូច្នេះអ្វីដែលយើងបានសម ពីសហអឺរ៉ុបយើងបានលើកអឺយើងបានលើកច្រើនពងដូចថាយើងចង់យើងបានសំពីគាត់ឲ្យគណៈបកប្រឆាំងទៅ participer ពេលមានការបោះឆ្នោតទី1ទី2យើងសូមឲ្យសហអឺរ៉ុបការពីអឺគណៈបកប្រឆាំងនឹងមានថាអីយើងបានសំពីគាត់ឲ្យការពីគណៈបកភ្លឹងទៀង កុំឲ្យគេធ្វើបាបឬក៏ឲ្យគេមរំរួយកណបកព្រឹងទៀងដោយដែលគេរំរាយកណបកសង្គ្រោះជាតិអានេះគឺយើងបាននិយាយខ្លាំងណាស់នឹងស្កត់នៅលើអាពន្ធទីហ្នឹងព្រោះ avec le consent បានធ្វើគឺអត់ល្អមែនអត់ល្អអត់ល្អទេទីបែរយើងបានសុំឲ្យមានការបោះឆ្នោតជាមួយសិទ្ធិសេរីភាពនិងយុត្តិធម៌អានឹងគឺជាសំខាន់មែនតើ ជាពិសេសទៀតយើងបានសុំឲ្យសហភាពអឺរ៉ុបការពារអឺផលប្រយោជន៍របស់អឺប្រជាជនពេលដែលគេតបបោះឆ្នោតអើគេតបបោះឆ្នោតជាមួយសេរីភាពកុំដាក់សម្ពាធលើប្រជាជនរបស់យើងប្រជាជនរបស់យើងមានសិទ្ធិបោះឆ្នោតអឺជាមួយ អ្នកបកបៃកជនដែលគេចង់បានអានឹងគឺអានឹងគឺជាហៅនឹងសេរីភាពនិងអឺសិទ្ធិរបស់យើងដូច្នេះយើងសូមឲ្យអឺសហភាពសហអឺរ៉ុបឲ្យគ្រប់គ្រងដំណើរការបោះឆ្នោតលើនេះឲ្យខ្លាំងមែនទែនកុំឲ្យគាត់ធ្វើស្រីចិត្តអានឹងគឺជាអឺកតាបតិករបស់សហអឺរ៉ុបនិងកតាបតិករបស់យើងដែលយើងធ្វើតានិយាយអឺពី ពីការពិតមែននៅក្នុងប្រទេសកម្ពុជាព្រោះយើងដឹងថានៅក្នុងប្រទេសកម្ពុជាយើងប្រជាពលរដ្ឋយើងគេពេលគេនិយាយតាមទីទួតគេចាប់ដាក់នៅក្នុងពន្ធនាគារដូច្នេះដែលយើងនៅសកប្រាំងដែលយើងនៅប៉ារីដែលយើងនៅអឺរ៉ុបនោះអានឹងគឺជាទូនីតិរបស់យើងថាតើយ៉ាសម្លេងរបស់បងប្អូននិងពូនិងមីងនៅយននិយាយនៅនៅលើតុក និងចូលចាជាមួយសហអឺរ៉ុបចាអានោះគឺជាអឺបេសកកម្មរបស់យើងដែលយើងបានរៀបចំដែលយើងបានធ្វើដែលយើងបានខំជួយបងប្អូនអឺពួកយើងដឹងថាការបោះឆ្នោតនោះគឺចិត្តមកដល់ហើយ ចាដូច្នេះអឺខ្ញុំសង្ឃឹមថាអឺគេបានលើសួរយើងនិងជាពិសេសទៀតលទ្ធផលរបស់អឺញ៉ៃនឹងគឺល្អមែនទែនលើស 500តំណាងតំណាងរានៅក្នុងសហគមន៍ហ្នឹងបោះឆ្នោតដើម្បីផ្ញើសាកហ្នឹងដោយលោកហ៊ុនសែនចា៎បាទអរគុណកញ្ញាលឹមកនិកាងារមកលោកទេមនោរមសំណួរដដែលថាតើរបបហ៊ុនសែនគាត់នឹងកែខ្លួនឬភ្ញាក់ខ្លួន ឬគាត់នឹងស្ដារលទ្ធិវិជាធិបតេយ្យឡើងវិញទេ ក្រោយពីញាត់ចុងក្រោយរបស់សហភាពអឺរ៉ុបនេះបាទសូមចេញលោកទេមរំបាទអរគុណសំណួរនឹងសំខាន់ដោយសហភាពអឺរ៉ុបបាន បានលើកចំណុចសំខាន់មួយទៀតដែលនៅក្នុងចំណុចទី10 12អឺគាត់លើកថាប្រទេសកម្ពុជាកំពុងតែដើរតួនាទីជាប្រធានរបស់អាស៊ានហើយអញ្ចឹង រដ្ឋបានផ្ញើជាលិខិតផ្ញើជាញត្តិមួយទៅទៀមទីឲ្យសមាជិកអាស៊ានហើយនឹងសមាជិកអឺរ៉ុបទាំងអស់ហ្នឹងដាក់សម្ពាធទៅលោកហ៊ុនសែនហ្នឹងដែលក្នុងនាមជាប្រធានអាស៊ានបន្តវេនហ្នឹងធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតសេរី ត្រឹមត្រូវនិងយុត្តិធម៌នៅថ្ងៃ ទី5ខែមិថុនាឆ្នាំ2022ហើយនឹង ឆ្នាំ2023ខាងមុខអានឹងគឺជាការទៀមទាមួយទៀតដែលសហភាពអឺរ៉ុបបានទៀមទាខ្លួនឯងផងហើយធ្វើជាកំណត់ហេតុផ្ញើទៅឲ្យសភាផ្ញើទៅឲ្យអាស៊ានហ្នឹងជួយដាក់សម្ពាធឲ្យលោកហ៊ុនសែនធ្វើយ៉ាងណាកែខ្លួនវិលមកដើរមកលើលទ្ធិប្រជាធិបតេយ្យឡើងវិញព្រោះតែអាស៊ានក្នុងនាមជាមុខមាត់អាស៊ាន បើមាន ប្រទេសមួយឬក៏ប្រទេសពីរប្រកាន់របបកុម្មុយនីសនឹង ធ្វើឲ្យមុខមាត់របស់ប្រទេសអាស៊ានទាំងមូលនោះវាអាប់អោនដូច្នេះហើយអញ្ចឹងអាស៊ានគេមិនពេញចិត្តទេនៅពេលដែលលោកហ៊ុនសែនគាត់បោះឆ្នោតបន្លំបន្លំសិលឹកឆ្នោតឬមួយក៏លួចសិលឹកឆ្នោតឬក៏ដឹកនាំប្រទេសដោយឯកបៈដូចយើងឃើញថា មិនអង្លៀងហើយជាមួយនឹងលោកហ៊ុនសែននឹងក៏ត្រូវគ្នានឹងធ្វើឲ្យមុខមាត់របស់ប្រទេសអាស៊ាននឹងអាប់អោនកិត្តិយសខ្លាំងមែនទេរហូតដល់គេលេងមិនចង់ជួបយើងមិនចង់ជួបប្រជុំជាមួយហ្នឹងហ្នឹងគឺជាកិត្តិយសរបស់អាស៊ានទាំងមូលដែលដែលដែលបំផ្លាញដោយមានដឹកនាំមួយនៅក្នុងប្រទេសមួយដែលមិនមានមិនប្រកាន់លទ្ធិប្រជាធិបតេយ្យបោះឆ្នោតដោយសេរីយុត្តិធម៌អឺសូមសូមសូមសូមលោកទេមនោរមខ្ញុំសូមកាត់ត្រង់នឹងបន្តិចគឺ ចំពោះបញ្ហាក្នុងនាមប្រទេសកម្ពុជាជាប្រធានអាស៊ាន នៅ ពេលដែលយើងជួបតំណាងរាស្ត្រហើយយើងបានស្ដាប់ការជជែកដេញដោលរបស់តំណាងរាស្ត្រសភាអឺរ៉ុបយើងក៏បានលើកដែរថាតំណាងរាស្ត្រសភាអឺរ៉ុបគាត់បានបញ្ចេញមតិថាហ៊ុនសែនគាត់បានទៅភូមាជំរុញឲ្យភូមាដោះលែងអ៊ុនសាមស៊ូជី ស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសភូមាប៉ុន្តែហ៊ុនសែនខ្លួនឯងគាត់មិនបានដោះលែងនិងទម្លាក់ចោលការចោទប្រកាន់ទៅលើលោកសំរាស៊ីលោកកឹមសុខា ឬថ្នាក់ដឹកនាំសង្គ្រោះជាតិឲ្យមិនការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាទេប៉ុន្តែគាត់បានទៅឲ្យយោបល់ទៅភូមាអឺឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅប្រទេសភូមាបាទអរគុណខ្ញុំសូមបន្តនេះហើយត្រឹមត្រឹមត្រូវត្រឹមត្រូវជំនាញលើកចំណុចនេះត្រឹមត្រូវហើយចំណុចមួយទៀតដែលសំខាន់ដែលកំពុងតែដេកដោលសមាជិកសភាអឺរ៉ុបនឹងកំពុងតែដោលគ្នានឹងខ្ញុំឮសំណួរមួយដែល សមាជិកសភាអឺរ៉ុបគាត់បានដាក់សំណួរសួរថា ប្រទេសមួយដែលមានប្រព័ន្ធតុលាការដែលគ្រប់គ្រងទៅដោយរដ្ឋអំណាចគាត់សំដៅមកលើកម្ពុជាហ្នឹងណាហើយគាត់ថាតើប្រទេសហ្នឹងអាចមានលទ្ធិប្រជាធិបតេយ្យដែរឬទេហើយសភាទាំងមូលហ្នឹងគាត់ដូចថាស្រ័យថានងមិនអាចទៅរួចទេព្រោះប្រទេសមួយដែលតុលាការ គ្រប់គ្រងដោយរដ្ឋអំណាចហើយប៉ូលីសគ្រប់គ្រងដោយរដ្ឋអំណាច គោជបគ្រប់គ្រងលើរដ្ឋអំណាចហើយការបោះឆ្នោតនឹងវាមិនអាចសេរីហើយនឹងប្រទេសនឹងមិនអាចមានលទ្ធិជាតបតៃទៅរួចទេនៅក្នុងប្រទេសកម្ពុជាយើងគឺសភាអឺរ៉ុបគេបោះឆ្នោតគ្រប់គ្រងញាត់ធំធេងឲ្យដាក់ទណ្ឌកម្មនឹងគឺគេមើលឃើញអញ្ចឹងមើលឃើញថាប្រទេសកម្ពុជាឥឡូវនេះគឺរដ្ឋអំណាចគឺគ្រប់គ្រង គ្រប់ស្ថាប័នទាំងអស់វាមិនមែនជាស្ថាប័នមួយដែលធ្វើការដើម្បីបំរើរដ្ឋទេ គឺស្ថាប័នមួយដែលធ្វើការដើម្បីបំរើបក តុលាការក៏នៅនៅក្រោមអំណាចរបស់លោកហ៊ុនសែនរដ្ឋអំណាចផ្សេងផ្សេងទៀតគ្រប់ក្រសួងទាំងអស់គឺនៅក្រោមអំណាចរបស់របស់មានដឹកនាំអញ្ចឹងប្រទេសកម្ពុជាមិនអាចឈានទៅរកលទ្ធិប្រជាធិបតេយ្យទៅរួចដែរនេះគឺជាសំណួរមួយដ៏សំខាន់ដែលដែលសមាជិកអឺរ៉ុបនឹងគាត់ដាក់សំណួរចូលនៅក្នុងនឹងហើយមានធ្វើឲ្យសម្លេងក្រេវក្រោតហើយ សំណួរដ៏អស្ចារ្យមែនទែនដែលគាត់ដាក់សំណួរសួរថាប្រទេសមួយដែលមានតុលាការគ្រប់គ្រងដោយរដ្ឋអំណាចហ្នឹងតើប្រទេសហ្នឹងអាចមានលទ្ធិជាបតៃជាបតៃដែរទេនឹងចម្លើយគឺអត់មានតលតែសោះអត់មានលទ្ធិជាតបតៃទេដល់រាបណាប្រទេសនឹងអឺរដ្ឋថាភិបាលអឺក្រសួងតុលាការនៅក្រមរដ្ឋអំណាចអញ្ចឹងបានគេទៀមទាឲ្យ ទម្លាក់ចោលរការចោលប្រកាន់ទម្លាក់ចោលរាល់ច្បាប់នានាដែលសភាឯកបៈនឹងអនុម័តនឹងត្រូវទម្លាក់ចោលទាំងអស់ព្រោះអីវាមិនមានវាមិនមានលក្ខណៈជាលទ្ធិប្រជាធិបតេយ្យទេនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញក្តីនៅក្នុងក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសក្តីគេបានចែងច្បាស់ណាស់ថាតប្រទេសកម្ពុជាត្រូវតែដើរលើរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបកបច្ចុប្បន្នគឺកម្ពុជាយើងមិនបាន មិនមានពហុបកទេគឺកម្ពុជាយើង គឺឈោលើដឹកនាំ ដោយឯកបៈនឹងហើយបានជាប្រទេសកម្ពុជាយើងស្ទើរតែគេថាមិនទទួលស្គាល់ថាជាប្រទេស មួយដែល ដែលមានរដ្ឋាភិបាលស្របច្បាប់រួចទៅហើយអានឹងក្នុងចំណុចទី3ខ្ញុំវិលមកវិញចំណុចទី3គេតាក់ទងជាមួយនឹងអឺទុភិខ្លួននៅក្នុងប្រទេសថៃលោកប្រធានសមាជិកក៏បានដាក់សំណើទៅដែរដើម្បីគាត់ព្រោះគាត់មានកង្វល់ថាជាប្រដ្ឋខ្មែរយើងសកម្មជនដែលចូលនៅក្នុងប្រទេសថៃនឹង ត្រូវបានធ្វើទុកបុកម្នេញដោយអាញាធូខ្មែរហ្នឹងមកមកនៅក្នុង ប្រទេសថៃបន្លំខ្លួនធ្វើជាជនស៊ីវិលហើយ បានចាប់ចម្រិតប្តឹងផ្ដល់ឲ្យអាជ្ញាធរថៃនឹងចាប់យកគាត់យកទៅដាក់ក្នុងពន្ធនាគារហើយអាជ្ញាធរថៃនឹងបញ្ជូនគាត់នឹងដោយបង្ខំទៅក្នុងប្រទេសកម្ពុជាវិញអានឹងជាចំណុចដែល ដែលថ្នាក់ដឹកនាំសង្គ្រោះជាតិមានកង្វល់ហើយបានស្នើសុំទៅឲ្យសហភាពអឺរ៉ុបនឹងដាក់ចូលនៅក្នុងញត្តិដើម្បីធ្វើម៉េចឲ្យមានអឺប្រសើរឡើងវិញចំពោះការពារជនភៀសខ្លួនដែលដែលរត់ចេញពីភ័យខ្លួនរត់ចេញពីស្រុកខ្មែរយើងមកនៅស្រុកថៃនឹងឲ្យមានការគាំពៀហើយចំណុចទី14ជាចំណុចសំខាន់ដែលបានមិនតាន់មិនតាន់ដែលធ្លាប់មានគឺសហគមន៍អឺរ៉ុបស្វាគមន៍ស្វាគមន៍ឲ្យ អឺតុលាការស្វាគមន៍តុលាការបារាំងដែលរបស់បារាំងដែលបានកាត់ទោសអឺទៅលើឧត្តមសេនីយ៍2នាក់គឺលោកហេងប៊ុនហៀងជាមួយនឹងលោកហ៊ុយពិសិដ្ឋដែលបានប្រព្រឹត្តនៅអំពើភេរវកម្មបោកក្របបែកបានសម្លាប់មនុស្ស16នាក់ហើយរបួសជាង100នាក់ទៀមទាឲ្យតុលាការទៀមទាឲ្យប៉ូលីសអង្គតេប៉ូល អឺរ៉ុបនឹងដាក់ចូលទៅក្នុងបញ្ជីក្រហមដើម្បីតាមចាប់លោកហេងមុនហៀងហើយនឹងលោកហ៊ុយវិសិទ្ធនឹងយកមកផ្ដំទាទោសទៅតាមច្បាប់នឹងគឺជាចំណុចសំខាន់ដែលដែលតុលាការដែលសហភាពអឺរ៉ុបបានដាក់ចូលក្នុងញត្តិរបស់ខ្លួនប្រាប់ឲ្យអង្គអង្គទាំងពលនឹងអឺចាប់នាំខ្លួនដំសណីហ៊ុយវិសិទ្ធហើយនឹងហេងមុនហៀងនៅពេលដែល ហុយវិសិទ្ធហេងប៊ុនហៀងនឹងចេញមកក្រៅប្រទេសនៅក្នុងប្រទេសណាដែលអង្គតពលគេអាចមាន មានសមត្ថកិច្ចនៅក្នុងការចាប់ខ្លួនជនទាំងពីរនឹងបានហើយចំណុចទី15គឺរំលឹកនៅការអំពាវនាវរបស់អឺរ៉ុបដែលមាន ការខកចិត្តយ៉ាងខ្លាំងដោយសារតែរដ្ឋាភិបាលខ្មែរយើងអឺมันបានបំពេញតួនាទី និងកាតព្វកិច្ចនៅក្នុងការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិសហជីពគោរពសិទ្ធិពលករជាដើមដាក់ធ្វើឲ្យសហភាពរົບនឹងបានដក EBA នឹងវា20%ហើយលើកនេះបើសិនបើមិនមានការស្ដារលទ្ធិប្រជាធិបតេយ្យនឹងមិនមានការធ្វើឲ្យប្រសើរទេសហភាពអឺរ៉ុបបាន អំពាវនាវអំពាវនាវហើយហើយនឹងទាមទារឲ្យដាក់ទណ្ឌកម្មដោយ ប្រើច្បាប់របស់អឺរ៉ុបនឹងដើម្បីបង្កក់ទ្រព្យសម្បត្តិបង្កក់ទិដ្ឋាការហើយ target ចំបុគ្គលតែម្ដងគឺគោលដៅឈ្មោះទៅរោគមេដឹកនាំផ្ទាល់តែម្ដងវាអាចចូលទៅគឺថាគោលដៅហ្នឹងគឺសំដៅទៅលើលោកហ៊ុនសែនគឺដាក់តនកម្មទៅលើលោកហ៊ុនសែនផ្ទាល់តែម្ដងព្រោះអីកាលពីមុនមកគឺដាក់តនកម្មទៅលើបុគ្គលមួយចំនួនជុំវិញតែលើនេះគឺ target ទៅចំបុគ្គលផ្ទាល់គឺ target ទៅចំបុគ្គលណាដែលប្រើកម្លាំងទៅបង្ក្រាបពលករ គោតកដែលនៅ Nagaver ឬមួយក៏គោតកដែលប្រើកម្លាំងទៅទៅវាបង្ក្រាបអ្នកសកម្មជនទៀមទីរឿងដីធ្លីនិងក៏បរិស្ថាននេះជាដើមឡាទាំងអស់ហ្នឹងហើយគឺជាចំណុចសំខាន់ដែលអឺរ៉ុបគេនឹងដាក់តនកម្មទៅលើមេបញ្ជាការឬក៏អ្នកណាជនណាដែលបានបញ្ជាឲ្យ ប្រើកម្លាំងទៅបង្ក្រាបអ្នកដែលធ្វើកោតកម្មបាតកម្មដោយអហិង្សា ហើយទនកម្មនេះគឺបង្កក់ទ្រព្យសម្បត្តិរឹបបង្កក់ទិដ្ឋាការមិនឲ្យចូលនៅក្នុងសហភាពអឺរ៉ុបវិជាដំណាក់នឹងគឺជាចំណុចសំខាន់ដែលសហភាពអឺរ៉ុបបានបានដាក់ចូលក្នុងញត្តិឲ្យបានអនុម័តកាលពីថ្ងៃពហុកន្លងទៅនេះបាទលូលូហ្នឹងហើយយើងយើងមាន យើងមានការចាប់អារម្មណ៍ហើយយើងឃើញថានៅក្នុងពេលដែលបោះឆ្នោតមុននឹងបោះឆ្នោតញ៉ាត់គឺមានប្រទេសចំនួន3ដែលនៅនៅមានតិចនៅក្នុងការដាក់តនកម្មគឺប្រទេសអ៊ុយក្រែនហើយនិងប្រទេសចិនកម្ពុជាយើងហើយនិងប្រទេសជូគីហើយយើងមើលឃើញថាអឺ ប្រទេសយើងគឺស្ថិតនៅក្នុងចំណោមប្រទេសដែលដែលសហភាពអឺរ៉ុបនឹងយកចិត្តដាក់ខ្លាំងមែនទែនអញ្ចឹងបានបានជាការដេញដោលមតិនឹងគឺផុសផុលនៅក្នុងសហសហភាពអឺរ៉ុបនឹងគឺផុសផុលមែនទែនហើយនៅក្នុងចំណោមការបោះឆ្នោតក៏ដូចគ្នាចឹងដែរយើងមើលឃើញថាគេមានការចាប់អារម្មណ៍មកលើប្រទេសកម្ពុជាយើងហើយខ្ញុំសូមជ្រាបឱកាសនេះធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិដែលនៅក្នុងប្រទេសកម្ពុជាយើងដែលកំពុងតែរៀបចំការបោះឆ្នោត សូមឲ្យមានអឺក្តីសេចក្តីសង្ឃឹមថាអឺពីមុនខ្ញុំតែងតែឮសូអឺបងប្អូនប្រជាពលរដ្ឋតែងតែ មានការព្រួយបារម្ភថាប្រសិនបើបោះចូលទៅបោះឆ្នោតរួចហើយគ្រប់គ្រងគណៈភ្លើងបកភ្លើងទៀនក្តីគណៈបកផ្សេងទេបើឈ្នះឆ្នោតលោកហ៊ុនសែននឹងអាចនឹងពលាយដោយគណៈបកសង្គ្រោះជាតិដែរឬទេអានឹងជា សំណួរហើយខ្ញុំសូមបញ្ជាក់ថាលើកនេះ គឺខុសពីលើកមុនមុនអឺទី1គណៈបកសង្គ្រោះជាតិដែលហ៊ុនសែនបានពលាយគឺជាមេរៀនមួយដែល ដែលប្រជាពលរដ្ឋខ្មែរនិងសហគមន៍អឺរ៉ុបទាំងមូលនឹងគាត់យកធ្វើជាមេរៀនដូច្នេះការបោះឆ្នោតឆ្នាំ2022នេះគឺលោកហ៊ុនសែនគាត់មិនអាច มันអាចរំលាយគណៈបកភ្លើងទៀនឬគណៈបកមួយដែលដែលឈ្នះឆ្នោតហើយលោកហ៊ុនសែននឹងធ្វើដោយគណៈបកសង្គមជាតិបានទេចឹងហើយខ្ញុំសូមជិតឱកាសនេះឲ្យបងប្អូនអំពាវនាវបងប្អូនយើងមានទំនុកចិត្តមានស្វ័យសង្ឃឹមទៅលើអ្វីដែលយើងដែលកំពុងធ្វើដើម្បីកសាងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាគឺត្រូវចូលរួមបោះឆ្នោតឲ្យបានអឺបានកករក្សាចំហររបស់យើងគឺមុខមុត ដើម្បីកសាងនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបាទអរគុណលោកទេមនោរមនៅក្នុងញត្តិរបស់សភាអឺរ៉ុបនេះក៏យើងឃើញដែរថាសភាអឺរ៉ុបបានជំរុញឲ្យគណៈកម្មាធិការអឺរ៉ុបលោក បាន លោកយកចិត្តទុកដាក់ តាមដានឲ្យបានជាក់លាក់ឲ្យបានដិតដល់ចំពោះការបោះឆ្នោតនៅប្រទេសកម្ពុជា និងនឹងធានាថាគណៈបក ដែលអាចឡើងជាគណៈបកប្រឆាំងពិតប្រាកដឧទាហរណ៍ដូចជាគណៈបកភ្លើងទៀនមិនត្រូវបានរំលាយក្នុងហេតុផលដោយគណៈបកសង្គ្រោះជាតិមានន័យថាសភាអឺរ៉ុបគេបានយកចិត្តទុកដាក់តាមដាន ការបោះឆ្នោតនៅប្រទេសកម្ពុជានៅឆ្នាំ2022នេះខ្លាំងណាស់ហើយនៅក្នុងនោះមានចំណុចមួយសភាអឺរ៉ុបក៏បាននិយាយដែរថា ជំរុញឬអំពាវនាវ ឲ្យគណៈកម្មាធិការអឺរ៉ុបតាមដានយកយ៉ាងជិតដិតហើយប្រើប្រាស់គ្រប់មធ្យោបាយដើម្បីដាក់ទណ្ឌកម្មបន្ថែមនិងនិងខ្ជួរ EBA ទាំងស្រុងមិនមែន20%ដូចមុនទេគឺទាំងស្រុង100%ប្រសិនបើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាមិនមានយុត្តិធម៌មានន័យថា មានការលួចបន្លំ មានការបោកបញ្ឆោតមានការ សម្លុតគម្រាមកំហែងប្រជាពលរដ្ឋមិនអោយបោះឆ្នោតឲ្យគណៈបកប្រឆាំងគឺសភាអឺរ៉ុបនឹងជំរុញឲ្យគណៈកម្មាធិការអឺរ៉ុបប្រើប្រាស់គ្រប់មធ្យោបាយរួមមានការដាក់ទណ្ឌកម្មទៅលើបុគ្គលរួមមានការដាក់ទណ្ឌកម្មទាំងការបិទទឹកតការទាំងការបង្កកទ្រព្យសម្បត្តិនិងការវិនិយោគផ្សេងផ្សេងនៅនៅ ក្នុងប្រទេសអឺរ៉ុបនៅក្នុងសហភាពអឺរ៉ុបគឺគេនឹង រឹបអូសគេនឹងបង្កកទាំងអស់ចំពោះបុគ្គលតែម្ដង មិនអោបើសិនជា ការបោះឆ្នោត ឆ្នាំ2022 2023អឺមិនយុតិធធហើយធ្វើបាបគណៈបកប្រឆាំងគឺយើងនិយាយខ្លីគឺគណៈបកភ្លើងទៀនដែលយើងដឹងហើយថាគណៈបកភ្លើងទៀនមិនមែនលោកប្រធានសំរងស៊ីជា អ្នកនៅបញ្ជាពីក្រៅខ្នងពិតមែនប៉ុន្តែឧត្តមកតិទឹកចិត្តដែល បន្តពីលោកប្រធានសមរាសីគឺគាត់បានយកទៅប្រើប្រាស់គឺទឹកចិត្តចង់ឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធីតាមរយៈការបោះឆ្នោតមិនមែនតាមរយៈសង្គ្រាមមិនមែនតាមរយៈអំពើហិង្សាដោយរបបក្រុងភ្នំពេញបាន ប្រើប្រាស់ជាញឹកញយនោះទេបាទអឺយើងចំពោះញត្តិនេះយើង បាននិយាយច្រើនហើយ ដូច្នេះយើងគិតថាយើងដល់ពេល ចុងក្រោយហើយមុននឹងបញ្ចប់ថាតើកញ្ញាលឹមកណិការមានអីចង់អំពាវនាវមានអីចង់បញ្ជាក់មានអីចង់ផ្ដល់សេចក្តីសង្ឃឹមឲ្យទៅវិជាប្រវត្តិខ្មែរសូមជើញកញ្ញាលឹមកណិការចាបងប្អូនតបឆ្នោតតតជ្រើសរើសបេក្ខជនដែលបងប្អូនចង់បានតបឆ្នោតតយើងប្រាប់ឲ្យសហភាពអឺរ៉ុបអឺហើយអឺដូច្នេះ អានេះគឺជា set របស់យើងគឺ set របស់យើងតើបោះឆ្នោតជ្រើសរើស menu ដែលដឹកនាំប្រទេសយើងបានឬក៏ឃុំយើងអានេះគឺជា set របស់បងប្អូនដូច្នេះដើម្បីមានផ្លាស់ប្ដូរល្អផ្លាស់ប្ដូរជីវវិជ្ជមានសូមឲ្យបងប្អូនតើបោះឆ្នោតអានឹងគឺជាកតាបកតាបតិករបស់យើងដែលយើងត្រូវតែធ្វើដើម្បីមានអនាគតល្អសម្រាប់យុវជនក្រោយ។ ទៅបោះឆ្នោតបាទអរគុណកញ្ញាលឹមកតិកាលោកទេមនុស្សរំមានអីចង់ថ្លែងជាចុងក្រោយបាទមុននឹងបញ្ចប់សូមជើញបាទបាទខ្ញុំមានខ្ញុំសូមចូលរួមបន្តិចទៀតនៅក្នុងតកតងជាមួយញ៉ាត់ចំណុចមួយដែលខ្ញុំមិនទាន់បានលើកគឺតកតងជាមួយនឹងសហភាពអឺរ៉ុបបាន អំពាវនាវឲ្យសមាជិកអឺរ៉ុបនិងគណៈកម្មការអឺរ៉ុបទាំងមូលអឺផ្ទេរជំនួយ ទេជំនួយដែលធ្លាប់តែជួយទៅរដ្ឋាភិបាលកម្ពុជាហ្នឹងគឺផ្ទេរជំនួយទាំងអស់ហ្នឹងណាយកទៅជួយអង្គការសង្គមស៊ីវិលយកទៅជួយសកម្មជនបរិស្ថានយកទៅជួយអឺអឺសមាគមអង្គការសមាគមផ្សេងៗទៀតហើយនឹងជួយគណៈបពប្រឆាំងដើម្បីតស៊ូក្នុងក្នុងនាមធ្វើយ៉ាងណាឲ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងចំណុចសំខាន់ណាគេគេទៀមទា សហភាពអឺរ៉ុបនឹងគឺទាមទារឲ្យគណៈកម្មការអឺរ៉ុបនឹងផ្ដាច់ជំនួយពីដែលជួយទៅលើរដ្ឋាភិបាលកម្ពុជាកន្លងមកគឺផ្ដាច់ទាំងអស់ដើម្បីយកជំនួយទាំងអស់ហ្នឹងទៅជួយអង្គការសង្គមស៊ីវិលទៅជួយគណៈបកប្រឆាំងទៅជួយអ្នកការពារបរិស្ថានជាដើមឡាក់ព្រោះអីជំនួយរបស់អឺរ៉ុបគឺជួយដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែអឺរ៉ុបមើលឃើញថា លោកហ៊ុនសែនជំនួយយកជំនួយនឹងទៅគឺយកទៅដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យទៅវិញអញ្ចឹងតើជំនួយនឹងជំនួយទាំងអស់ហ្នឹងវាត្រូវបានធ្លាក់ទៅលើអ្នកណាបុគ្គលណាដែលកំពុងតែតស៊ូមតិឲ្យប្រយុទ្ធប្រឆាំងដើម្បីការពារលទ្ធិប្រជាធិបតេយ្យគឺគណៈបកប្រឆាំងដែលត្រូវបានទទួលជំនួយនឹងហើយអ្នក ការពារបរិស្ថានសង្គមស៊ីវិលហើយនឹងអង្គសហជីពឲ្យជាដើមឡាក់នឹងហើយជាអ្នកកំពុងតែការពារបរិកំពុងតែការពារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាអញ្ចឹងបានសម្រាប់គណៈកម្មការអឺរ៉ុបនិងសភាអឺរ៉ុបនឹងគេទៀមទាឲ្យគណៈកម្មការនឹងផ្ដល់ជំនួយទៅឲ្យអ្នកណា ដែលកំពុងតែតស៊ូដើម្បី ការពារលទ្ធិប្រជាធិបតេយ្យព្រោះអីរបបហើយនឹងរបបលោកហ៊ុនសែននេះគាត់មិនបានដើរតួនាទីនៅក្នុងការធ្វើឲ្យ លទ្ធិប្រជាធិបតេយ្យនឹងប្រសើរឡើងនៅក្នុងប្រទេសកម្ពុជាទេផ្ទុយទៅវិញគាត់យកជំនួយនឹងហើយទទួលជំនួយនឹងហើយសម្រាប់លទ្ធិប្រជាធិបតេយ្យទៅទៀតនឹងហើយដែលជាចំណុចសំខាន់ដែលអឺរ៉ុបគេបានដាក់ចូលនៅក្នុងញត្តិហ្នឹងដែរចំពោះខ្ញុំខ្ញុំមុននឹងចុងបញ្ចប់ខ្ញុំអំពាវនាវឲ្យបងប្អូនទៅចុះឈ្មោះបោះឆ្នោតបដូរមេគុំបប្រាបដាក់មេគុំបំរើរាជហើយខ្ញុំហ៊ានធានាថាមេឃុំរបស់គណៈបកភ្លើងទៀន ខ្ញុំនិយាយចំឈ្មោះទៅចោះគណៈបកភ្លើងទីនក្រោយនេះគឺគាត់មានឆន្ទៈបំរើប្រជាពលរដ្ឋមិន ប្រព្រឹត្តនៅអំពើពុករលួយហើយបងប្អូនអាចនិយាយថាអូអឺមួយណាក៏ដូចមួយណាគឺមិនមែនទេបងប្អូនហើយពាក្យខ្មែរមួយទៀតគេនិយាយថាមន់ពងនឹងស្រូវវាតែងតែស៊ីស្រូវតែងតែអីខ្ញុំខ្ញុំចង់បំភ្លឺបងប្អូនថាចំណុចនេះគឺចំណុចយល់ខុសព្រោះអីនៅក្នុងប្រទេសបារាំង បើសិនតែនិយាយថាមន់ពងនឹងស្រូវស៊ីស្រូវអ្នកដែលធ្វើការនៅក្នុងធនាគារបារាំងគេកាន់លុយរាប់លានគេលួចលុយអស់ហើយមិនមែនទេបងប្អូនគឺមន់ដែលនៅក្នុងប្រទេសគេមានច្បាប់ទោះបីមន់នឹងពូននៅក្នុងស្រូវក៏គេអាចចងចំពោះមាត់នឹងមន់នឹងក៏មិនអោយស៊ីស្រូវបានដែរនឹងជាច្បាប់ នៅក្នុងប្រទេសកម្ពុជា យើងក៏ដូចគ្នា នៅពេលណាដែលរដ្ឋាភិបាលមួយប្រព្រឹត្តមានតុលាការ ប្រកបទៅដោយសុក្រិតនិងយុតិធធម៌គឺប្រទេសនឹងមិនអាចប្រព្រឹត្តនៅអំពើពុកឲ្យលួចបានទេមេឃុំដែលនឹងឡើងកាន់អំណាចនៅថ្ងៃអនាគតដែលជាចេញពីគណៈបកសង្គ្រោះជាតិចេញពីគណៈបកភ្លើងទៀនគាត់មិនអាចប្រព្រឹត្តនៅអំពើពុករលួយបានទេដោយសារតែច្បាប់ដោយសារតែតុលាការដែលអឺអ្នកកាន់អំណាចរាល់ថ្ងៃនេះកំពុងតែឃ្លាំមើលថាបើសិនបើគណៈបកសង្គ្រោះជាតិក្តីគណៈបកភ្លើងទៀនក្តីក្តីមេឃុំគាត់ទៅធ្វើអំពើពុករលួយគេនឹងចាប់ គាត់នឹងផ្ដំទាទោសតាមច្បាប់នេះហើយដែលធ្វើឲ្យមេឃុំគណៈបកសង្គ្រោះជាតិមេឃុំគណៈចេញពីគណៈបកភ្លើងទៀនផ្សេងទៀតនឹងមិនអាចប្រព្រឹត្តនៅអំពើពុករលួយបានព្រោះតែច្បាប់ដែលដែលគណៈបកប្រជាជនបានធ្វើនឹងគឺឃ្លាំមើលមិនឲ្យគាត់ប្រព្រឹត្តនៅអំពើពុករលួយរាល់ថ្ងៃនេះគណៈបកប្រជាជនមន្ត្រីគណៈបកប្រជាជនប្រព្រឹត្តនៅអំពើពុករលួយបានដោយសារតែតុលាការគាត់ធ្វើការបំរើបកគាត់មិនអាចកាត់ទោស មន្ត្រីដែលនៅក្នុងបកប្រជាជន បានទេគាត់កាត់ទោសតែមន្ត្រីដែលនៅក្នុងក្រៅបកប្រជាជនអញ្ចឹងហើយបានធ្វើឲ្យប្រទេសកម្ពុជានឹងវាមានអង្គើពុករលួយនឹងមហាសែនពុករលួយកុំកុំឲ្យនយោយកពាក្យសម្ដីរបស់ខ្ញុំនឹងយកទៅអឺជឿទាំងស្រុងបងប្អូនពិនិត្យពិចារណាដោយខ្លួនឯងខ្ញុំសូមតែនិយាយទៅការពិតទេសូមបីទៅលោកអឺកើតរិទ្ធដែលជាមន្ត្រី ក្រសួងយុតិធម៌ក៏គាត់បានទៅសេប្រាប់ដែរគាត់ថាមន្ត្រីរដ្ឋាមន្ត្រីក្រសួងតុលាការអាយុកាពរិយអាជ្ញាមួយចំនួនជួនកាលមួយឆ្នាំមិនដែលទៅធ្វើការនៅក្នុងប៊ីរ៉ូម្ដងផងមិនដែលទៅធ្វើការម្ដងផងជួនកាលអ្នកខ្លះ6ខែមិនដែលទៅទៅទៅធ្វើការម្ដងផងអានឹងហើយជាចំណុចមួយដែលយើងឃើញថាអង្គើពុករលួយនៅក្នុងស្ថាប័នរដ្ឋគឺវាពុករលួយខ្លាំងមែនទែនធ្វើឲ្យប្រព័ន្ធរដ្ឋទាំងមូលមិនមានដំណើរការ ហើយយើងសួរថាមន្ត្រីទាំងអស់នោះប្រសិនបើធ្វើការជាលក្ខណៈឯកជន គេដេញគាត់ចេញយូរហើយព្រោះអីយើងមិនអាចឈប់ធ្វើការមួយថ្ងៃពីរថ្ងៃដោយដោយគ្មានមូលហេតុបានទេហើយមន្ត្រីនៅក្នុងប្រទេសកម្ពុជា ដែលគាត់ទទួលប្រាក់ខែអំពីរដ្ឋគាត់ស៊ីប្រាក់ខែរដ្ឋហើយគាត់មិនទៅធ្វើការជួនកាលមួយឆ្នាំទៅធ្វើការម្ដងជួនកាលកន្លះឆ្នាំទៅធ្វើការម្ដងអានឹងជាចំណុចមួយដែលអង្គើពុករលួយកើតមានឡើងនៅក្នុងប្រទេសកម្ពុជា នេះជាចំណុចដែលដែលដែលស្លាប់រស់នៅក្នុងជាតិរបស់យើងអញ្ចឹងបានខ្ញុំអំពាវនាវឲ្យអំពាវនាវទៀតឲ្យបងប្អូនទៅបោះឆ្នោតចូលរួមបោះឆ្នោតកុំអស់សង្ឃឹមបោះឆ្នោតជ្រើសរើសមេភូមិមេឃុំណា ដែលបងប្អូនយល់ថាគាត់នឹងមាន ឆន្ទៈបំរើបងប្អូន ធ្វើកដាស្នាមលិខិតស្នាមសម្បត្តិកំណើតអាពាពិពាឬអតសញ្ញាណប័ណ្ណរបស់បងប្អូនដោយមិនយកលុយលើសអំពី កម្រិតរបស់រដ្ឋដែលបាន ដាក់អានឹងហើយជាចំណុចសំខាន់ព្រោះការបោះឆ្នោតឃុំសង្កាត់នេះគឺជាការជ្រើសរើសមន្ត្រី ដែលបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ដូច្នេះសំខាន់ណាស់ដែលប្រើក្នុងក្នុងមូលដ្ឋានមិនមែនអឺនាយករដ្ឋមន្ត្រីឬក៏មន្ត្រីក្រសួងណាមួយមកធ្វើលិខិតស្នាមឲ្យបងប្អូនទេគឺមេឃុំក្រុមប្រឹក្សានឹងហើយអញ្ចឹងបានបងប្អូនត្រូវតែទៅបោះឆ្នោតដើម្បីជ្រើសរើសគាត់ដើម្បីឲ្យគាត់មកបម្រើបងប្អូនផ្ទាល់ រឿងថ្នាក់ជាតិនៅខាងលើគឺជារឿងមួយបន្តទៅទៀតអានឹងជាថ្នាក់ក្រមហ្នឹងគឺបោះឆ្នោតគុំសង្កាត់ហ្នឹងគឺសំដៅទៅលើមន្ត្រីដែលបម្រើសេវាកម្មនៅក្នុងមូលដ្ឋានតតែម្ដងជាបាតគ្រឹះលទ្ធិប្រជាធិបតេយ្យអញ្ចឹងបងប្អូនត្រូវតែចូលរួមឲ្យដល់ខាតហើយមានសេចក្តីសង្ឃឹមថាគេមិនអាចលួចសន្លឹកឆ្នោតយើងបានទាំងស្រុងនឹងទេគឺគឺមានការឃ្លាំមើលពីសហភាពអឺរ៉ុបដែលគាត់បានសន្យាថាជួលរួមឃ្លាំមើល monitoring ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានឹងឲ្យវាមានតម្លាភាពប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងសូមបញ្ចប់ទៅនេះបាទសូមអរគុណបាទអរគុណលោកទេមនោរមអរគុណកញ្ញាលឹមកណិកាយើងបានមកដល់ទីបញ្ចប់ហើយហើយមុននឹងបញ្ចប់ខ្ញុំក្នុងនាមជាយុវជនមួយរូបជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់គណៈដឹកនាំគណៈបកសង្គ្រោះជាតិដែលបានផ្ដល់ឱកាសឲ្យយើងជាយុវជនជាអ្នកបន្តវេនចំនួនក្រោយ មានឱកាស បន្តកិច្ចការទាំងកិច្ចការនយោបាយទាំងកិច្ចការការបរទេសទាំងកិច្ចការសំខាន់សំខាន់របស់ថ្នាក់ដឹកនាំបានផ្ដល់សេចក្តីទុកចិត្តបានផ្ដល់ឱកាសឲ្យយើង បានទៅធ្វើការទាំងអស់នេះហើយក្នុងនាម ជាយុវជន ក្នុងនាមជាជនជាតិខ្មែរមួយរូបខ្ញុំសូមអំពាវនាវទៅទូតឲ្យរបបទីក្រុងភ្នំពេញជាពិសេសលោកហ៊ុនសែនត្រូវតែគោរពញត្តិដែលសភាអឺរ៉ុបទើបតែអនុម័តដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ តួលោកហ៊ុនសែនធ្លាប់ធ្វើបាបប្រជាពលរដ្ឋធ្លាប់អីប៉ុន្តែ មនុស្សយើងរមែងតែងតែនឹងស្លាប់មិនថាមុនមិនថាក្រោយ ហើយការស្លាប់នេះมันអាចមើលឃើញបានទេมันអាចកំណត់ទុកមុនបានទេថាយើងស្លាប់ថ្ងៃណាប៉ុន្តែមុននឹងស្លាប់សូមឲ្យលោកហ៊ុនសែនធ្វើអ្វី ដែលល្អម្យ៉ាងសម្រាប់ប្រទេសជាតិគឺស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញបងជំរុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ គឺឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធីនិងយុត្តិដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឲ្យមានការផ្លាស់ប្ដូរដោយសន្តិវិធីដោយអហិង្សា បាទខ្ញុំបាទអង្គជូលៀងសូមអរគុណលោកទេមនោរមនិងកញ្ញាក្រុមកាត់ការជាថ្មីម្ដងទៀតហើយសូមជម្រាបឲ្យបាទសូមជូនពរឲ្យបងប្អូនជនរួមជាតិខ្មែរក្នុងឱកាសឆ្នាំថ្មីនេះឲ្យមានសុខភាពល្អនិងទៅណាមកណាប្រកបដោយសុខសុវត្ថិភាពសូមអរគុណសូមជម្រាបលាបាទសូមជម្រាបលាបាទជម្រាបលា